បើបងប្អូនមិនទាន់បាន Subscribe នៅ Channel KK CCTV នេះសូមមេត្តាជួយចុចកណ្ដឹងចុចកណ្ដឹងហើយនឹង Like Share វីដេអូនេះផងសូមអរគុណណាជាបឋមខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃ ប្រត្រៃរដ្ឋដោយសេចក្តីគោរពជ្រះថ្លាដល់គង្គពស់រលោកសូមក្រាបថ្វាយបង្គំចំពោះគុណចាស់ពធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តី សុគរីគ្រប់ជ្រះថ្លាហើយសូមចម្រើនពរលោកលោកស្រីនិងនាងកញ្ញាញញុំពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយជិញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមវត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃ100ខែភទ្របទឆ្នាំឆ្លូវ2023 ត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី22ខែកញ្ញា ឆ្នាំ2021ហើយថ្ងៃនេះក៏ជាថ្ងៃវេនបិណ្ឌទី1ដែរញាតិញោមពុទ្ធបរិស័ទទាំងអស់នៅគ្រប់ទិសទីគឺតែងតែប្រព្រឹត្តពិធីបន់កាន់បន់និងភ្ជុំបន់អឺភ្ជុំបន់តន់ដល់នេះគឺចាប់ដើមកាន់បន់ទ្វារទី1អឺដូច្នេះថ្ងៃនេះយើងមានកិត្តិយសអឺបានអញ្ជើញ វាគ្មិនជាយុវជនរបស់យើងមកចូលក្នុងកម្មវិធីនេះយើងជជែកគ្នាអំពីគោលបំណងហើយឬក៏ពិធីបុណ្យកាន់បិណ្ឌហ្នឹងហើយតើយើងមានអ្វីជាការចែករំលែកឬគោលបំណងរបស់យើងតើក្នុងពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌចិត្តមកដល់ហើយយុវជនរបស់យើង មានការមានគម្រោងការអ្វីខ្លះដើម្បីជាការចូលរួមក្នុងកម្មវិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌហ្នឹង ឥឡូវសូមជូនប្រិយមិត្តទាំងអស់មកជួបវាគ្មិនរបស់យើងទីមួយសូមស្វាគមន៍ប្អូនគឿងនៅខាងក្រុងព្រេនគរហើយនៅទី2សូមស្វាគមន៍ប្អូនសរ៉ាត់មកខាងពីក្រុងប៊ិនយើងគេហៅព្រះទូតមោកហើយនៅសូមទី2គឺសូមស្វាគមន៍ប្អូនតូវងជឿងខាងដែនដីកម្ពុជាក្រមជាងផងដែរគឺខាងព្រឹត្តពាំង អឺថ្ងៃនេះយើង បានមកជួបគ្នាគឺដោយគោលបំណងរបស់យើងគឺចង់សួរសុខទុក្ខអំពីបងប្អូនបែកគ្នាប្រហែលសប្តាហ៍ហើយយើងបានជួបគ្នាថ្ងៃនេះយើងបានជួបគ្នាសជជែកគ្នាអំពីស្ថានភាពកូវីដខ្លះខ្លះហើយនឹងចូលមកដល់បនកាន់បនប្រជុំបនចិត្តមកដល់ហើយអញ្ចឹងទៅតើយុវជនរបស់យើង មានកម្រងការដើម្បីជួបគ្នាយ៉ាងម៉េចហើយក៏មានការបើកទូលាយហើយឬនៅក្នុងការធ្វើ គេហៅថា COVID-19 នៅស្ថានភាពនៅទីនោះតើមានការវិវត្តយ៉ាងណាដែរអញ្ចឹងសូមជូនវេទិកាទៅប្អូនសារ៉ាត់មុនដំបូងហើយចាំបន្តមកបានដល់ប្អូនគឿងហើយនឹងតួវងជើងចុងក្រោយណាអញ្ចឹងសូមជូនសារ៉ាត់តើសម្លឹងអំពីទស្សនភាពទូទៅនៃកម្មវិធីបនកាន់បនប្រជុំបនឬក៏នៅតំបន់ប្អូន មានការវិវត្តខាង COVID-19 យ៉ាងណាដែរសូមប្អូនជើញមានរៀបរាប់ដូចតទៅ គណៈអរគុណអង្គចាស់គ្រប់ជាបឋមសូមគោរពនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពនិងសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូដោយសេចក្តីគោរពនិងសូមគោរពបងតាត់គឿងនិងបងតូវងជើងព្រមទាំងសូមគោរពញាតិញោមជាពុទ្ធបរិស័ទនិងបងប្អូនទាំងអស់ដែលកំពុងតែតាមដានទេសនាអឺចំពោះបញ្ហានៅក្នុងរដូវកាលនេះយើងឥឡូវបានចូលមកដល់ថ្ងៃកាន់បិណ្ឌហើយថ្ងៃនេះជាថ្ងៃថ្ងៃបិណ្ឌមួយហើយ តែអឺជាអកុសលនៅក្នុងឆ្នាំនេះគឺយើងមិនសូវបានជាប្រពកម្មវិធីប្រជុំបិណ្ឌនេះដូចជាសពដងទេជាពិសេសគឺឆ្នាំនេះតែម្ដងតាមបណ្ដាវត្តឬក៏បណ្ដាក្រុងឬក៏នៅទីណាក៏ដោយគឺมันអាចធ្វើមនុស្សច្រើនជាងពី20នាក់ជាងគឺច្បាប់កិច្ចចាញ់ហាមគឺបានតែត្រឹម20នាក់ដើម្បីធ្វើកម្មវិធីកាន់បិណ្ឌតែនិយាយចំពោះ ស្ថានភាពបច្ចុប្បន្នគឺនៅខាងទីក្រុងឯនេះដែលបងប្អូនយើងជាកម្មករកម្មការិណីគឺនៅក្នុងឆ្នាំនេះគឺពួកគាត់ពិបាកចិត្តទាំងខ្ញុំទាំងគេអីដោយសារតែជំងឺ Covid-19 នេះក្នុងរដូវកាលជុំបិណ្ឌដូនតានេះគឺมันអាចទៅជួបជុំសាច់ញាតិញាតិការរបស់ខ្លួនបានដោយសារតែជំងឺនេះមួយថ្ងៃកាន់តែរាលដាលគឺมันឃើញស្រកសោះស្រកបានតែមួយថ្ងៃពីរថ្ងៃគឺកាន់ឡើងវិញ អញ្ចឹងធ្វើឲ្យពួកគាត់នេះគ្មានពេលវេលាឬក៏មិនអាចធ្វើដំណើរទៅកាន់គេហដ្ឋានស្រុកកំណើតដើម្បីជួបជុំពុកម៉ែបងប្អូនមីមិញកូនចៅទេអានេះជារឿងមួយដែលកំពុងតែពិបាកចិត្តទាំងអស់គ្នាហើយណាមួយព្រះសង្ឃនៅឯស្រុកនេះឆ្នាំនេះក៏មិនអាចគោរពធ្វើកម្មវិធីប្រជុំបិណ្ឌនេះធំដុំបានដូចជារាល់ឆ្នាំហើយដូច្នោះហើយបញ្ហាដែលគួរឲ្យស្មុគស្មាញគឺត្រង់ដែលថាយើងមិនអាច ចូលរួមធ្វើបន់ក្នុងក្នុងឱកាសនេះបានដោយដោយរាល់ឆ្នាំនេះគ្រូគឺมันអាចធ្វើបន់បានទេដូចត្រឹមតែបានចូលកុសលបន្តិចបន្តួចផ្ញើទៅតាមអឺបាញ់ឬក៏យើងវេលុយតាមធនាគារដើម្បីយើងផ្ញើទៅស្រុកធ្វើបន់តែដោយចំពោះខ្លួនយើងតទាំងបងប្អូនដតីទៀតគឺมันអាចចុះទៅផ្ទះដើម្បីអឺធ្វើបន់បាន តាមពិតទៅมันអាចដឹងថា COVID នេះនៅប្រហែលខែទៀតគេនឹងបើកផ្លូវឲ្យដំណើរការទៀតទេហើយมันដឹងថាថ្ងៃដល់រដូវកឋិនកាលខាងមុខនេះក៏มันអាចដឹងថាគេនឹងបើកផ្លូវឲ្យយើងជួបទៅស្រុកដើម្បីបានទៅផ្ទះបំពេញធ្វើបន់ដែរហើយណាមួយបន់ប្រជុំឬក៏បន់កាន់បិណ្ឌនេះជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងដែលមានបន្សល់ទុកតាំងពីគេដំណើរមកជាពិសេសគឺរដូវដូនតានេះជុំនេះគឺកូនចៅដែលធ្វើការនៅស្រុកឆ្ងាយគឺតែងតែ អឺប្រមូលគ្នាគ្នាដើម្បីជួបទៅផ្ទះមានធ្វើបន់សឹងទៀនសមាទានសិលជាដើមដើម្បីឧទ្ទិសកុសលជូនយន្តការទាំង7សន្តានប៉ុន្តែឆ្នាំនេះគឺយើងអាក់ខានហើយណាសូមជម្រាបអរគុណតាមហ្នឹងហើយអរគុណបងអូនសារ៉ាត់ដែលបានរៀបរាប់អំពីទស្សនវិជ្ជាទូទៅក្នុងកាន់បិណ្ឌមួយហ្នឹងវាមានការល្អល្អួលឬមាន ស្ថានភាពនឹងវាមិនតអំណោយផលឥឡូវមកសូមជួបជាមួយនឹងថៃគឿងវិញម្ដងថៃគឿងមានការហត់នឿយសន្ធឹកហើយប្រហែលសប្តាហ៍ហ្នឹងខែហ្នឹងគឺថាទទួលអំណោយពីប្រិយមិត្តផងញាតិញោមពិតបរិស័ទមកជួយគ្រប់ទិសទីប៉ុន្តែការជួយ របស់យើងក៏មិនបានគ្រប់គ្រាន់ល្អគ្រប់ជ្រុងជ្រោយដែរសូមមេត្តាព្យាស្រ័យដល់បងប្អូនយើងផង ឥឡូវសូមអញ្ជើញប្អូនគឿងមើលថាតើយើងបាន ជួយមួយរយៈកាលកន្លងមកហ្នឹងមានការជួបទុកលំបាកយ៉ាងណា ហើយនឹងមានគោលបំណងយ៉ាងណា ដើម្បីកាត់បន្ថយយើងមើលថាទស្សនវិជ្ជាទូទៅគេបានកាត់បន្ថយហើយនៅកូវីដ19ហ្នឹងគេមានធូរស្រាលហើយខ្លះនៅអញ្ចឹងសូមប្អូនគឿងមេត្តារៀបរាប់ដូចតទៅបាទបាទជាបឋមសូមគ្រប់ថ្វាយបង្គំដល់ គ្រូនិងសូមជម្រាបសួរដល់លោកគ្រូចៅសារ៉ាជម្រាបសួរដល់បងតួបងជឿងផងជាពិសេសសូមជម្រាបសួរដល់ពុកម៉ែបងប្អូនរបស់យើងទាំងអស់ដែលនៅកັບផ្សាយ live នេះតដល់ខាង KKCC TV ប្រហែលម្ដងអឺបាទនៅខាងទីក្រុងព្រីនីកលនេះតែម្ដងអឺរឿងជំងឺ Covid នេះមិនទាន់មានកាត់បន្ថយទេពីព្រោះអឺករណីដែលឆ្លងនឹងគឺ5400 5000 6000 7000ចប់មកចប់1000 5000 4000 5000មួយថ្ងៃចប់1000 15000ទៀតអញ្ចឹងដូច្នេះក្នុងករណីដែលខាងឆ្លងកូវីដនេះមិនតាន់ទូស្បើយហើយអឺជាពិសេសទៀតនោះគឺដល់រដូវនេះរដូវប្រជុំបន់បានប្រពៃណីជាតិខ្មែររបស់យើងអឺដូច្នេះឆ្នាំនេះបងប្អូនពុកម៉ែគាត់ដឹងស្រាប់ហើយពីព្រោះនៅកម្ពុជាក្រុងរបស់យើងនេះអឺប្រហែលជាមិនដែលមិនបានក្រុងឆ្នាំនេះមិនបានទទួលបានទេពីព្រោះ ទីមួយហ្នឹងគឺច្បាប់រដ្ឋគេមិនបើកឲ្យយើងខាងធ្វើការនៅព្រៃនគរនៅបនយើងនៅឡុងអាងចិដានយើងគេមិនតាន់បើកលោកឲ្យយើងចុះទៅផ្ទះអាកន្លែងទី2ទៀតនឹងអឺសកម្មភាពដែលប្របាក់បំផុតនោះគឺបងប្អូនគាត់ចប់កូវីដនឹង14ខែហើយបើសិនបានចុះទៅផ្ទះក៏គាត់មានថាវិការណាដើម្បីទទួលនៅបានជាតិប្រពៃណីខ្មែរប្រជុំបានរបស់យើងផងដែរ អឺសំបីតរថ្ងៃហ្នឹងគាត់ចប់រដូវកូវីដហ្នឹងតខាងស្បៀងអាហារហ្នឹងបើសិនបងប្អូនយើងនៅខាងលោកពូយាយតាគ្រូទាំងអស់គ្នានៅខាងផ្ទះក្រៅហ្នឹងមិនជំនួយផងគាត់នឹងការដាច់ដាច់ខាងស្បៀងអាហារហ្នឹងដែរអានឹងគឺជាបបាក់បំផុតនៅដល់ប្រជាពលរដ្ឋនៅកម្ពុជាក្រុមរបស់យើងហើយចំណែកដល់ញាក់ទៅដល់ខេត្តកន្លែងឯកជនបតនៅទីកំណត់របស់យើងហ្នឹងអាខ្ញុំកណ្ណានឹងបានទទួលព័ត៌មានខ្លះខ្លះដែលលោកគ្រូលោកគ្រូគាត់នៅខាង ចំណងជើងវត្តហ្នឹងក៏มันមានអយយ៉ាច្បាប់លោកចេញទៅចាន់វៀនដូចជា100ឆ្នាំដែរពីព្រោះអាទីមួយក្រោយគ្រូវិទ្យទី2ហ្នឹងរដ្ឋក៏គេមិនបើកច្បាប់ឲ្យយើងធ្វើទុំ10ណាត់គេមិនឲ្យបើកច្បាប់នេះដូច្នេះអាលោកគ្រូគាត់មានដាក់ការផែនការបើបងប្អូនយើងទៅធ្វើវេននៅក្នុងវត្តហើយបានតែមកវេនមួយថ្ងៃមកវេនអីចឹងអានេះទៅបាទអឺដល់ចំណែកយើងចែកស្បៀងអាហារវិញ និយាយរឿងសេចក្តីចេះស្បៀងហាអឺជាការដែលចេះស្បៀងហាជាមួយបងប្អូននឹងបានតើអឺដូចថាយើងតនថនហន់ឃើញកន្លែងណា បាក់កំសត់ឧទនីខ្លាំងនឹងអនចែកបានមិនខ្លះហើយក៏ចែកមិត្តពីប្រុសវិជាពលរដ្ឋបងប្អូនខ្មែរក្រមរបស់យើងនឹងបើតាមតាអឺសង្កេតមើលទៅដល់ជាងដល់7លានណាដែលរស់នៅ នៅដែនដីកម្ពុជាក្រមសប្តាហ៍ថ្ងៃនេះគឺប្រជាពលរដ្ឋខ្មែររបស់យើងនឹងជាង7លានណាដូច្នេះអឺ ខាងនៅទីក្រុងព្រៃនគរបឹងយងឡុងអាងនៅខាងដុនឡាយអញ្ចឹងនឹងច្រើនណាស់ច្រើនដូច្នេះចែកហ្នឹងមានការខ្វះខាតបើសិនបងប្អូនណាដែលគាត់ផ្ញើបញ្ជីមកសូមជួយអំណរហ្នឹងមិនបានថនចែកដល់ហ្នឹងសូមមេត្តាជាស្រ័យផងពីប្រុសអាខ្ញុំធ្វើការចែកចាយហ្នឹងគឺមិនតន់ហើយក៏សូមអរគុណដែលបងប្អូនខ្លះទៅគាត់ពីប្រុសគាត់បានអត់ដឹងពីប្រពៃមុនមកនឹងគាត់មិនគាត់គាត់គ្រាន់តែថានឹងអីគ្រាន់តែថាដឹងកន្លែងខ្ញុំកណ្ណាចែកអំណរនេះគាត់គ្រាន់តែដឹងអញ្ចឹងគាត់សុំតាមគ្នាគ្នាគ្នាមកអញ្ចឹងដល់ ដូច្នេះឥឡូវហ្នឹងគាត់បានដឹងខ្លះគាត់បានដឹងខ្លះទៅគាត់វឌ្ឍនាពិបាកខ្ញុំសតខ្លាំងចឹងទៅគាត់មានប៉ុណ្ណោះលើ Facebook គាត់គាត់សុំដែរគាត់បានសុំដែរដូច្នេះជាការណែដែលគាត់ហ៊ានហ៊ានសុំខ្លួនឯងហ៊ានប៉ុណ្ណោះលើ Facebook ខ្លួនឯងហ្នឹងគាត់ជួស្រាលដល់យើងមិនមិនយ៉ាងគាត់ដែរដូច្នេះមានតែផ្ដាំពាក្យទៅបងប្អូនកន្លែងណាដែលខ្វះខាតខ្លាំងជីវភាពកាំងស្បៀងអាហារខ្លាំងនេះអឺយើងមាន Facebook ស្រាប់បើថាសុំកន្លែងណាគេថា បងប្អូនចែកអំណរចូលមិនតាន់យើងអាចសុំនៅលើ Facebook របស់យើងបានដើម្បីឲ្យបងប្អូនពុកម៉ែគាត់នៅក្នុងនឹងនៅក្រៅប្រទេសឲ្យគាត់ជួយចែកចំណែកក្នុងគ្រាអាសន្នដែលក្នុងគូវិតនេះបាទបាទហើយនឹងចិត្តនៅខាងមុខដល់នេះទៀតហ្នឹងគឺបងប្អូនខ្មែរនៅកម្ពុជាក្រមនឹង មានកម្រងបើកជាសមាគមគុនខ្មែរដើម្បីជាការការប្រវត្តិនេះជាខាងមុខទៀតកម្រងនឹងសូមឲ្យ ផ្ដល់ទូនាទីដល់លោកគ្រូអាចារ្យសម្រាប់ការរៀបរាប់ខាងលើទៅបាទសូមអរគុណអរគុណណាស់ណែមិនតាន់ចូលដល់កន្លែងហ្នឹងទេតែយើងចាំមកជួបតោបញ្ជាសិនទៅថាតើបងអូនមានឃើញខាងខាងតំបន់បងអូនមានការបន្ធូរបន្ថយយ៉ាងណាដែរបានធ្វើចល័តធ្វើការគោចរឲ្យបានខ្លះនៅបងអូនសូមមេត្តារៀបរាប់មើលបងអូនបែបអូខេ បាទជាសំសូមថ្លែងគុំប្រគ្រូនិងសូមជម្រាបសួរវាគ្មិនយ៉ាងតាំងពីបាទហ្នឹងហើយនឹងសូមជម្រាបសួរពុកម៉ែមីមីបងប្អូនផ្នែកកម្មជាក្រុមយើងទាំងក្រៅប្រទេសនិងក្រៅប្រទេសដែលកំពុងតែតាមដានរបស់គ្រូសហគេគេស៊ីស៊ីស៊ីបាត់បាត់នៅតំបន់ភូមិប្អូនលោតគេដែរលោតលោតហូតអត់បានលុះ ការជំងឺរាសសម្បត្តិជំងឺ Covid នៅភូមិប្អូនហ្នឹងបានទូស្រាលហើយបានទូស្រាលបានយើងបានហ្នឹងធ្វើដំណើរចេញចូលអីថាទៅស្រុកមើលស្រុកមើលទៅទៅបានត្រួលទៅយើងចេញចូលទៅបានហើយឥឡូវគាត់តែវាថាបានធូរស្រាលជាងមុនច្រើនបាទហើយរដូវកាលហ្នឹងដែររដូវកាលបានប្រជុំបានហ្នឹងឆ្នាំហ្នឹងនៅក្នុងចំណុចជាងវត្តអូនគឺថាមានការមិនបាន มันប្រសង់ឯមកចិនគេហត់តាមទេគេថាឆ្នាំនឹងគេថារំខានយើងវេនយើងនឹងទៅដាក់វេនបានទៅដាក់វេនណានៅប្រសង់ក្នុងវត្តអឺគេថាมันបានច្បាប់គេមិនអោយយើងมันលោកចិនមានពួកមានមានអីច្រើនលឿន20នាក់អញ្ចឹងឥឡូវគឺក្នុងវត្តហ្នឹងប្រសង់ហ្នឹងគឺថាដាក់វេនដាក់វេននៅសង់ក្នុងវត្តហ្នឹងมันបានបានធំគេថាទេបាទ ណាអូខេអរគុណណាអឺតើបងជើងបាទអរគុណណាអឺហ្នឹងហើយអឺដូចជាបានដូចជាបានធូរស្បើយបន្តិចហើយហ្នឹងហើយឥឡូវមកជួបបរោះញញឹមប្រឹមប្រៃវិញម្ដងមើលបរោះញញឹមប្រឹមប្រៃយើងខាយដែលទៅទៅចូលមកដល់អរគុណហើយបងអូនបានចូលមក ឥឡូវចង់សូមជួនវេទិកាទៅបងអូនខាយមើលថាស្ថានភាពប្រហែលថ្ងៃហ្នឹងឃើញបង្ហោះមកថាមានគេធ្វើតេស្តធ្វើអីហ្នឹងជាប់មានបញ្ហាអីខ្លះសូមបងអូនរៀបរាប់តិចមើលស្ថានភាពការងារផ្ទាល់ខ្លួនតាំងពីកាយកំណយតាំងពីកិច្ចការងារដែលបងអូនបានធ្វើហ្នឹងប្រហែលថ្ងៃប្រហែលខែមកហ្នឹងតើបានលទ្ធផលយ៉ាងណាដែរហើយកូវីដហ្នឹងបានធូរស្បើយយ៉ាងម៉េចដែរនៅតំបន់បងអូនហ្នឹងណាជាបឋមខ្ញុំ គុណបាទសំថ្លៃអង្គមលោកអោបហើយសូមជម្រាបសួរបងប្អូនយើងទាំងអស់គ្នាបាទអឺតំបន់គុណឡៅខមមិនតំបន់ខៀវឡៅវាប្រែមកតំបន់ក្រហមហ្នឹងលោកអោបដោយសារឡៅមានមានកាសណី app app ខុង app 0ណា app 0កាត់ឡើងដល់ហើយគេបិទកតុបបាទឡៅបាត់កតុបថែមទៀតប៉ុន្តែមិនតាន់ដឹងអភិបាលខេត្តគេដោះស្រាយយ៉ាងណាក៏មិនតាន់ច្បាស់លាស់ដែរនៅស្រុកទាំងបំខេត្តដំណើរយើងហើយ កន្លងមកគុណក៏បានចែកចំណោយដោយតំណាងចែកចំណោយដោយកម្មករខ្មែរក្រុមយើងនៅតំបន់ឧស្សាហកម្មស្រុកយ៉ាងបងខេត្តដងណាយនេះបានគូស្បែកខ្លះខ្លះហើយលោកអ៊ំបានដូចជាដូចជាការមួយដែលយើងលំលែកអឺលំលែកទុកក្នុងជីវភាពគ្រួសារគាត់បានបានខ្លះខ្លះទេមិនបានច្រើនទេណា ហ្នឹងហើយឃើញថាបងអូន យើងខែហ្នឹងក៏មានការចែកកំណោយហ្នឹងក៏ហត់នឿយដែរឃើញអឺចែកតាំងពីអង្គតាំងពីអីហ្នឹងទៅណាឃើញថាហត់នឿយខ្លាំងណាស់ ឥឡូវអរគុណហើយបងអូនខាយដែលបានចូលរួមបកស្រាយអំពីទស្សនវិជ្ជាទូទៅនៃនៅខាងតំបន់បងអូនហ្នឹងឥឡូវយើងបែរមកជួបជាមួយយើងជុំទី2បន្តទៀតជាមួយនឹងក្រុមរបស់យើងយុវជនរបស់យើងឃើញថាប្រហែលថ្ងៃហ្នឹងឃើញបងអូនបានបង្ហោះហើយបានខ្លះទៅក៏អាននៅសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិនៅច្បាប់នៃអន្តរជាតិហ្នឹង ហើយព័ត៌មានក៏បានកើតឡើងទៅដល់យើងខាយហ្នឹងដែរព័ត៌មានដែលថាគេមានការស៊ើបអង្កេតអីអីហ្នឹងហើយថាក៏ឃើញថាមានការចាប់អារម្មណ៍ខ្លាំងឥឡូវហ្នឹងមកយើងបែរជាមកជួបគ្នាជាមួយនឹងយុវជនរបស់យើងចង់គោគោបំណងរបស់បងប្អូនហ្នឹងគឺថាចង់បង្កើតនៅសមាគមប៉ុន្តែសមាគមហ្នឹងមិនទាន់បានទៅជាសាច់ការអីទេគ្រាន់តែថាជាគោបំណងរបស់យើង យើងមិនតាន់បានសុំច្បាប់ឬក៏មិនបានធ្វើអីឲ្យបានគ្រប់កិច្ចការនៅឡើយទេគ្រាន់តែជាគោលបំណងរបស់យើងតែឥឡូវបូនសរ៉ាត់អាចយល់អំពី ភាសាខ្មែរនេះបានច្រើនចង់សួរបងអូនថាតើបងអូនបានដាក់ logo នៅពីក្រោយហ្នឹងហៅថាសមាគមខ្មែរ ដើម្បីអភិវឌ្ឍតើបងអូនមានគោលបំណងបង្កើតហ្នឹងពាក្យថាសមាគមមានន័យថាម៉េច ហើយនឹងខ្មែរបានន័យថាម៉េចហើយអភិវឌ្ឍបានន័យថាម៉េចហើយគោលដៅចាគោលបំណងចាក់ខូបវិស័យហ្នឹងចាំឲ្យបងអូនគ្រឿងជាដោះស្រាយឥឡូវឲ្យបងអូនសារ៉ាត់ហ្នឹងដោះស្រាយអំពីពាក្យថាសមាគមសិន ពាក្យសមាគមខ្មែរនិងអភិវឌ្ឍហ្នឹងដើម្បីអភិវឌ្ឍហ្នឹងបានន័យថាយ៉ាងណាសូមបងអូនបកស្រាយណាសូមអរគុណអង្គគ្រូដើម្បីមានឱកាសចូលជាសាថ្មីម្ដងទៀតអឺចំពោះឈ្មោះ logo សមាគមនៅ ខាងក្រោយរបស់ខ្ញុំកណានេះគឺជាសមាគមកូនខ្មែរដើម្បីការអភិវឌ្ឍសមាគមកូនខ្មែរដើម្បីការអភិវឌ្ឍអញ្ចឹងពាក្យថាសមាគមមួយម៉ាត់គឺមកពីពាក្យថាសង្ឃប្រែថាព្រមឬនឹងអគ្គមៈប្រែថាការមកដល់អញ្ចឹងនិយាយចំពោះពាក្យថាសមាគមសមាគមគឺជាការដឹកនាំគ្នាការសាមគ្គីគ្នាការដល់ព្រមគ្នាការស្រុះស្រួលមតិគ្នាពី2អ្នកឡើងទៅ ជាក្រុមពី2អ្នកឡើងទៅ អាហ្នឹងឈ្មោះថាសមាគមអញ្ចឹងមួយទៀតនៅត្រង់កន្លែងចំណុចបណ្ណាសមាគមកូនខ្មែរដើម្បីការអភិវឌ្ឍត្រង់កន្លែងកូនខ្មែរក្នុងសមាគមនេះគឺបានដល់ថាកូនខ្មែរទាំងអស់គឺអាចជួបឈ្មោះចូលរួមក្នុងសមាគមដើម្បីយើងជួយទៅដល់សង្គមខ្មែរមានន័យថាជួយទៅដល់ប្រជាពលរដ្ឋជួយទៅដល់អ្នកដែលកើតទុរភិក្សអត់ឃ្លានឬក៏មានកង្វះខាតគ្រប់បែបសពយ៉ាងនេះគឺសមាគមនេះព្រមព្រៀងគ្នាដើម្បីធ្វើបែបហ្នឹង ហើយត្រង់ចំណុចដែលកថាខណ្ឌខាងក្រោយគឺដើម្បីការអភិវឌ្ឍអភិវឌ្ឍនឹងគឺប្រែទៅរីកចម្រើនប្រែទៅលូតលាស់អញ្ចឹងសមាគមកូនខ្មែរដើម្បីការអភិវឌ្ឍមានន័យថាការព្រមព្រៀងគ្នាជាពួកក្រុមដើម្បីជួយដល់ខ្មែរដែលកំពុងខ្វះខាតឬក៏ជួបទុក្ខលំបាកឲ្យរីកចម្រើនឲ្យផុតអំពីទុក្ខសោកនោះហើយដូច្នោះសមាគមនេះគឺត្រៀមដើម្បីនៅបង្កើតឡើងដូចជា logo នៅខាងក្រោយខ្ញុំកណានេះអញ្ចឹងគោលបំណង បន្តិចទៀតទុកឲ្យបងថាត់គឿងដើម្បីគាត់បកស្រាយជាខាងក្រោយប៉ុន្តែចំពោះអត្ថន័យរបស់សមាគមនេះដូចជាខ្ញុំបាននិយាយគឺសមាគមកូនខ្មែរដើម្បីការអភិវឌ្ឍអញ្ចឹងសមាគមនេះគឺប្រែថាការព្រមព្រៀងគ្នាដើម្បីជួយដល់សង្គមខ្មែរកន្លែងណាដែលទុកលំបាកឲ្យរីកចម្រើនកន្លែងណាដែលក្រគឺក៏ឲ្យគាត់មានកន្លែងណាដែលគាត់ខ្វះខាតឲ្យគាត់នឹងផុតអំពីការលំបាកនេះអញ្ចឹងគោលបំណងឬក៏ឈ្មោះអត្តន័យនៅក្នុងសមាគមរបស់ខ្ញុំកណាដែលត្រៀមនឹងបង្កើត ហើយនៅក្នុង logo នេះគឺមានអត្ថន័យសង្ខេបតែប៉ុណ្ណេះចាណាអរគុណហើយបងណៃតាមត្រូវឲ្យពាក្យថាសមាគមប្រែថាការរួបរวมការសាមគ្គីការដល់ព្រមដល់គ្នានឹងគ្នានឹងឲ្យជួយ គ្នាក្នុងគ្រាមានបញ្ហាកើតឡើងនឹងយើងជួយគ្នាជួយដោះស្រាយដល់គ្នានឹងគ្នាហើយសមាគមហ្នឹងបើតែឯងគេមិនហៅសមាគមទេសមាគមបញ្ចប់ពី2នាក់ឡើងទៅបង្កើតជាក្រុមជា សមាជិកសមាអីហ្នឹងចូលសំខាន់ដល់យើងមានជាសមាជិកឲ្យបានច្រើនដើម្បីចូលរួមជាសមាចូលរួមជាសមាគមរបស់យើងអូខេឥឡូវមកអរគុណណាបងប្អូនសម្រាប់ឡើយមកជួប ជាមួយនឹងថៃគឿងវិញម្ដង ថាបងប្អូន មានគោលបំណងឬចាក់ខុបវិស័យដោយមួយដេចបានទៅជាឃើញឃើញទុកលំបាកឃើញ ការទុកវេទនារបស់ប្រជាពលរដ្ឋរបស់យើងជាពិសេសយុវជនរបស់យើងហ្នឹងមានការទុកលំបាកហើយគ្មានអ្នកណាជួយ ដូច្នេះប្រៀបបានបងប្អូនកូនចៅខ្មែរក្រមហាក់ដូចជាមនុស្សគឺថាកូនកំព្រាអញ្ចឹងបើអត់មានម៉ែឪអត់មានបងប្អូនអត់មានសាច់ញាតិអីទេគឺថាឯកោម្នាក់ឯងរស់នៅដោយការប្រៀបបានដូចជាកូនសុំឬក៏កូនកំព្រាអញ្ចឹង គេធ្វើបាបបើធ្វើទៅគេជន់គេឆ្លីគេធ្វើបាបធ្វើទុកបុកម្នេញអត់មានអ្នកណាគេជួយដូច្នេះបងអូនមានគោលបំណងយ៉ាងណាដើម្បីបង្កើតក្រុមសមាគមដើម្បីជួយគ្នាតើគោលបំណងរបស់បងអូនយ៉ាងម៉េចដែរសូមជើញបងអូនគ្រឿងបាទយើងមានសមាជិកឲ្យបានច្រើនបាទជំរាបសួរគ្រូម្ដងទៀតអឺគោលបំណងដែលបង្កើតខ្ញុំកណាបង្កើតរឿងសមាគម កូនខ្មែរនៅអមេរិកាពីវត្តហ្នឹងពីប្រុសមានគោលបំណងចង់បង្កើតហ្នឹងពីកាល3ឆ្នាំមុនម៉េះអ3ខែមុនម៉េះសម្រាប់ជាស្រ័យអឺពីប្រុសទី1ហ្នឹងឃើញអាបងប្អូនខ្មែរក៏គាត់ស្គាល់បានច្រើនហើយនឹងអាខ្ញុំកណាក៏ព្យាយាមចូលចាត់ទុកដាក់បងប្អូនប្រជាពលរដ្ឋខ្មែរអាគាត់ធ្វើការនៅអាក្រៅស្រុកនានាដូចជានៅបញ្ញៀមព្រៃនគរអញ្ចឹងហើយក៏ព្យាយាម បងប្អូនជាពលរដ្ឋខ្មែររបស់យើងគាត់នៅស្រុកដែរនៅខាងគេហៅតាមទៀតអឺដូច្នេះមានកិច្ចការទី1លើកឡើងខាងអឺនៅព្រៃនគរអឺដូចជាគាត់ទៅធ្វើការគាត់ជឿឧទាហរណ៍ថាជឿពោះវៀនសល់ឬមួយគាត់ថាគាត់ជឿចង់ទៅវះអឺជំងឺមហារាជជាមួយថាវះតែដូចវិញអញ្ចឹងវាលុយនឹងវារត់ទៅដល់នៅវៀតណាមនឹងដល់80លានដងស្មើទៅនឹងអាជិត4000ដុល្លារ ដូច្នេះបានឃើញការបងប្អូនខ្មែររបស់យើងនឹងនោះក៏ការប្របាក់កំសត់ខ្លាំងដល់ពេលឃើញជួបគ្រាអាសន្នអីម្ដងម្ដងអញ្ចឹងសិតដល់ពឹងខាងសមាគមរបស់យួនគេហៅហួយទៅទៀងនោះជុំគាត់សមាគមរបស់យួនគេជួយខ្លះហើយនឹងគាត់លើកឡើងបវរណាដែរបើសិនគាត់ក្រែងណាដែរគាត់មិនឃើញគាត់បវរណានោះមិនមិននឹងគាត់ទៅបវរណានោះគាត់ក៏មានទ្រព្យសម្បត្តិក្នុងផ្ទះគាត់គាត់លុកឲ្យតត្រន់តាមានគោគាត់លុកគោមានស្រែគាត់ទៅប្រចាំស្រែ ដើម្បីយកកូនទៅព្យាបាលនៅទីពេទ្យដូច្នេះហើយកន្លែងមួយទៀតនៅគេហៅឋានរបស់យើងនិយាយតាពុកម៉ែបងប្អូនយើងនោះមានអឺខ្លះនឹងផ្ទះគាត់ដាច់ជ្រុះខ្លះទៅអឺកេញវឌ្ឍនីអាក្រក់កំសត់ណាអឺលើកឡើងនៅរឿងខាងកូវីដនេះដែរ ខ្មែរយើងមើលសិនណាស្លាប់ដោយសារ Covid នឹងសម្បីតែពជាសពក៏ដល់ឡើងទៅដល់20លានដល់30លានដងនោះដែរបើសិនគាត់នឹងការជីវភាពកិត្តការខ្វះខាតឬមួយគ្មានលុយនឹងប្រហែលជាសពនឹងមិនបានពជាដូច្នេះញាក់មើលឃើញការបងប្អូនខ្មែរក្រមរបស់យើងនឹងនៅជាការទប់កំសត់នៅខ្វះការជីវភាពរបស់នៅនេះបិណ្ណាខ្ញុំកណ្ណានឹងមានគោលបំណងបង្កើតជាសមាគម កូនខ្មែរដើម្បីការអភិវឌ្ឍគោលបំណងនេះបង្កើតមកហ្នឹងយើងធ្វើតាមជាមនុស្សតធ្វើតាមជាមនុស្សតហ្នឹងទី1ហ្នឹងហាមផ្ដាច់នៅមិនអោយប៉ះពាល់ខាងនយោបាយទី2ហ្នឹងមិនអោយប៉ះពាល់មិនអោយញ៉ែឬពាក្យធ្ងន់សាលបើសិនមានមណៈអ្នកណាគេមកហាមគាត់ដូចជាឧទាហរណ៍ទី1ពេញកាលាក្រមសមគីវប្បធម៌ខ្មែររបស់ខ្ញុំកណ្ដាលបន្តនេះ អឺដូចមានការទៅជួយដល់ប្អូននោះគាត់ខ្វះបេះដូងហើយមានយកលុយទៅជួយនោះអឺខាងអឺគេហៅថាស្មាគមរបស់យួននោះគេមិនអោយចូលគេមិនអោយជំនួយហើយក៏បងប្អូនក៏មានការនិយាយពាក្យខាងស្រាវទៅវិញទៅមកបានឆ្លោះប្រកែកកម្លាំងទីនេះដូច្នេះសមាគមមួយនេះវិញអើគោលបំណងយើងមិនអោយប៉ះពាល់ដល់កម្មយោបាយយើងមិនអោយប្រឆាំងបើគិនបើសិនគេមិនប៉ារ៉ាសេតគោលបំណងនេះបង្កើតដោយស្ទះដោយដោយជាមនុស្សធម៌ យើងត្រូវការជួយគ្នាមានក្នុងគ្រាអាសន្នទៅវិញទៅមកដូចជាការខ្វះខាតដូចជានៅក្នុងរដូវកូវីដយើងខ្វះខាតស្បៀងអាហារអឺការសង្គ្រោះជាបន្តអឺដូចជាបើបើសិនបងប្អូនទៅធ្វើការមានប៉ះចៃដន្យសួយហងសួយចង់លេងថាក្រថ្នាក់ចរាចរណ៍យើងបងប្អូនស្មាគមយើងចេញជួយបាត់ជាបន្តដោយចានៅខាងងាកទៅមើលខាងស្រុកវិញបើសិនមានយាយតាគាត់ ចាស់ជរាអាយុ80 90គាត់ជឿកណ្ដាលយកកណ្ដាលត្រៀតហ្នឹងគ្មានឡានគ្មានម៉ូតូហ្នឹងស្មាតខ្ញុំក៏មានអឺដើម្បីជួយអឺរឡានឬមួយថាជួយសុខឲ្យឡានដើម្បីដឹកទៅប្រែជាបន្តនឹងដល់ការទី3វិញអឺជួយឲ្យបងប្អូនយើងនឹងគ្រប់គ្រងមាន ការងារធ្វើ ពីព្រោះអឺខ្ញុំកណាតាប់ដើមឡើងព្រិញកនឹងឃើញបងប្អូន គាត់មានដូចថាគាត់ខ្វះការងារធ្វើខ្លះទៅគាត់ឡើងព្រីកគេហៅទៅយួនពីវៀតណាមគេហៅទឹកងាបនឹងបាត់បង់ការងារនោះមួយខែខ្លះគាត់រំរានគាត់ដករកការងារធ្វើរំបានអញ្ចឹងទៅហើយខ្លះក៏អត់ក៏មានដែរដូច្នេះយើងត្រូវតែងាកមើលបើសិនបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងនឹងគាត់ខ្វះការងារធ្វើឬមួយគាត់បាត់បង់ការងារធ្វើយើងត្រូវស្វែងរកនៅកន្លែងក្រុមហ៊ុនឬមួយរោងចក្រឬមួយកន្លែងតំបន់នានាដើម្បីឲ្យគាត់នឹងស្នើឲ្យគាត់ចូលមានការងារធ្វើឲ្យមានប្រាក់ខែដើម្បីប្រចាំគ្រួសារ ណាដល់ពេលអាជួយកន្លែងនេះថាបើសិនបើសមាគមនឹងមានអាការដូចថាមានជាពេលភាពច្រើនដើម្បីថាមានទឹកលុយដើម្បីខាងឧបត្ថម្ភឬមួយបវរណាអញ្ចឹងណាយើងនឹងខាងជួយវិនិយោគទុនដូចជាយាយតានៅស្រុកយើងគាត់ចង់បានចំជ្រូក យើងក៏ជួយវិនិយោគទុនខាងខ្ញុំជ្រុកបើថាជ្រុកមកគូឧទាហរណ៍ជ្រុកមកគូក្នុង2លានយើងនឹងបើស្មាគមនឹងបោះចេញ2លានទុនខ្ញុំទុនជ្រុកនោះឲ្យពួកគាត់ចិញ្ចឹមក្នុងរយៈ3ខែឬមួយ4ខែដល់ពេលការផ្លាស់ប្ដូរហ្នឹងអាការប្រាក់ចំណេញប្រមាណហ្នឹងយើងទានជូនដល់គាត់ដល់ពេលប្រាក់ដែលយើងដកចូលមកវិញនឹងគឺជាប្រាក់ដើមអាដល់ពេលយើងដកចូលដើមហ្នឹងមកវិញយើងទៅជួយអ្នកផ្សេងទៀតនឹងការជំនួយអាការជំនួយទី4ហ្នឹងវាត្រង់កន្លែងថាដូចជាបើសិនបងប្អូន យាយតាគាត់មានពីការដែរពីការជើងឬមួយគាត់ការរិញគាត់អស់អាយុចេញទៅធ្វើការពីប្រុសនៅក្នុងប្រទេសវៀតណាមនឹងច្បាប់របស់គេនឹងគឺ45ដល់50នឹងគឺគេគេហៅថាអស់អាយុហើយគេហៅវៀតណាមគេហៅថាទួយឡប់ដងនោះគេអស់អាយុធ្វើការបើសិនគាត់មានផ្ទះសម្បែងគាត់ដាច់ហោភ្លៀងលិចអញ្ចឹងយើងសមាគមយើងនឹងដើម្បីគៀសបច្ច័យគ្នាបវរណាបងប្អូននៅក្នុងនឹងនៅក្រៅប្រទេសយើងក៏ជួយសាងសង់ផ្ទះដើម្បីជាមូលនិធិដល់គាត់ថ្ងៃក្រោយទៀត។ នៅគោលបំណងគោលបំណងហ្នឹងគោលបំណងអឺសមាគមបង្កើតចេញគឺតែប៉ុណ្្នឹងហើយដល់ពេលចំណែកគឺរឿងអាថាវិការបើប្រាក់ចំណូលក្នុងសមាគមវិញពីប្រុសសមាគមនឹងมันប៉ារ៉ាសែតมันអនុញ្ញាតច្បាស់ថាក្នុងមួយខែនឹងឲ្យសមាជិកសមាជិកានឹងប៉ង់លុយប្រមាណប្រមាណអត់មានជាងទេពីប្រុសយើងធ្វើនឹងគឺធ្វើជាគោលបំណងហើយយើង មានច្បាប់នៅក្នុងខាងនៅក្នុងវត្តមានរឿងអ្វីបានទានអ្វីក៏ដោយយើងបវរណាតាមស្ទាចរថ្លាបងប្អូនក្នុងសមាជិកសមាជិកានឹងបានប្រមាណយើងយកប៉ុណ្ណឹងពីប្រុសបាន10ប៉ុនយក10ប៉ុន20ប៉ុនយក20ប៉ុនដូច្នេះมันអាចថាចាប់បងខំគាត់ក្នុងមួយខែនឹងគាត់បងប្រមាណប្រមាណអត់មានចឹងទេបើសិនគាត់ទៅថាក្នុងខែនោះគាត់បានទទួលលុយគាត់ធ្វើការបានប្រាក់ខែក៏ប៉ុហើយនឹងគាត់ឲ្យមកក្នុងពីខែម្ដងក៏អានឹងក៏ស្មាគមពួកគេទទួលយកដែរ បាទនឹងឯងដល់ពេលបើសិនណាបងប្អូនអឺចិត្តចំណុចចំណុចសំខាន់អឺចំណុចសំខាន់មួយទៀតនិយាយកន្លែងហ្នឹងហើយចន្លោះអឺពីព្រោះសមាគមកូនខ្មែរដើម្បីការអភិវឌ្ឍនឹងមានខ្លះបងប្អូនគាត់គាត់ឆ្ងល់គាត់ថាសមាគមកូនខ្មែរហ្នឹងយើងនៅកម្ពុជាក្រមដូច្នេះគាត់មិនគាត់ថាមិនមិនដាក់សមាគមកូនខ្មែរក្រមដើម្បីការអភិវឌ្ឍពីព្រោះអាពីព្រោះយកពាក្យថាកូនខ្មែរហ្នឹងគឺប្រើកូនខ្មែរតួតោ អឺដូចជាមាននៅខាងលំបានខាងតៃនិនលំបានខាងដងណាយហើយនឹងលំបានខាងឡុងអាងមាន បងប្អូនប្រជាពលរដ្ឋខ្មែរនៅខ្មែរកណ្ដាលហ្នឹងគេថាប្រជាជនកម្ពុជាហ្នឹងគាត់មកធ្វើការដូចជានៅវិញជានៅឯដងណាយគាត់មកបេះអាមេរិកបេះកាហ្វេគាត់ក៏មានអាសន្នដែរគាត់ក៏មានអាសន្នមានត្រូវបងប្អូនខ្មែរក្រុមយើងត្រូវជួយដែរដូច្នេះมันអាចចោថាកូនពាក្យថាខ្មោចកូន ខ្មែរហ្នឹងមានមានន័យទលំទលេជាងកូនខ្មែរក្រោម វាវាល្អហើយចំពោះអ្នកដែលបានសួរហ្នឹងត្រង់ចំណុចថាត្រូវតែដាក់ខ្មែរក្រមជួយទូទៅទាំងអស់ឲ្យតែខ្មែរណាទូទៅទាំងអស់បាទបាទបាទសមាគមហ្នឹងជួយទូទៅទាំងអស់ហើយចំណុចសំខាន់ហ្នឹងកន្លែងនេះថាពីប្រុសថាពីមុនពីកាល5ឆ្នាំមុន5ឆ្នាំមុនហ្នឹងខ្ញុំកណាក៏មានធ្វើការខាងពុកលើខាងអូថែលដូច្នេះឃើញបងប្អូនខ្មែរកណ្ដាលរបស់យើងហ្នឹងគាត់មានជាប់មកពនិតសុខភាព និងដេកពេទ្យនៅវៀតណាម គាត់ចុះមកដល់ព្រំដែនហ្នឹងគឺគាត់ជួលចិនជាតិវៀតណាមហ្នឹងគេមកបោកប្រែក្នុងមួយថ្ងៃគេយកដល់100ឡើងដល់200ដុល្លារតាមសមត្ថភាពហើយនឹងដូច្នេះសមាគមកូនខ្មែររបស់យើងនៅកម្ពុជាក្រមហ្នឹងអឺមានទូនាទីកន្លែងដែរបើសិនបងប្អូនខ្មែរកណ្ដាលរបស់យើងមានជាប់មកផលិតសុខភាពនៅប្រទេសវៀតណាមឬមួយមកដេកពេទ្យវៀតណាមអឺសមាគមរបស់យើងនឹងទទួលគាត់អឺហើយនឹងណែនាំគាត់នៅបកប្រែភាសាវៀតណាមជូនគាត់ ហើយនឹងរកដល់ផ្ទះសំណាក់ឲ្យដល់លុយសំគួរឲ្យគាត់ទៅសម្រាប់អានឹងយើងជួយទួតបាទបាទហ្នឹងហើយសូមអរគុណគ្រប់ហ្នឹងហើយតាមការស្ដាប់យោបល់ឬក៏ការបកស្រាយរបស់បងអូនគឿងដែលមានការមានគោលបំណងនេះគឺល្អល្អមែនទែនសូមគ្រប់គ្រង100%នៅនៅគណិតនេះគណិតនេះគឺជាគណិតថ្មីដែលយើងទៅតែបានឃើញយុវជនរបស់យើងមានគណិតបែបនេះក៏សូមគ្រប់គ្រង ហើយចំពោះការខ្វះខាតដែលយើងបានសម្លឹងឃើញគឺជាគោលគោលបំណងនៃការជួយគាត់ទេបានយើងបង្កើតសមាគមនឹងឡើងដោយសារអីដោយសារយើងឃើញទុកលំបាករបស់ពួកគាត់គ្មានអ្នកណាជួយហើយដល់ពេលយើងធ្វើអញ្ចឹងទៅជាការជួយដោះស្រាយនៅបញ្ហាដល់ពួកគាត់គឺគ្មានគោលបំណងអ្វីក្រៅពីការជួយគ្នាដែរសមាគមហ្នឹងណា អូខេឥឡូវមកជួបសារ៉ាត់វិញម្ដងចាំមកចាំមកលេងយើងខាយសារ៉ាត់គោលបំណងដែលបងប្អូនទាំងអស់គ្នាដែលបានបង្កើតហ្នឹងតើយើងមានគោលការណ៍អីថែមពីលើទៀតដើម្បីជាបង្កើតជាសមាជិកតើមានគោលបំណងបើកទូលេខក្នុងការចូលជាសមាជិកតើយើងឲ្យលក្ខខណ្ឌអីខ្លះដើម្បីឲ្យពួកគាត់នឹងបានចូលឧទាហរណ៍ថាយើងទៅបំពេញភ័ម បំពេញសំណុំបែបបត់យ៉ាងណាខ្លះដល់មានលេខទូរស័ព្ទមានអាស័យដ្ឋានមានអីខ្លះយ៉ាងណាបងអូនជឿរៀបរាប់ឡើយហ្នឹងមើលអឺចំពោះការចូលជាសមាជិកនៅក្នុងសមាគមកូនខ្មែរដើម្បីការអភិវឌ្ឍនេះដោយខ្ញុំកណាបានបង្ហោះនៅលើទំព័រ page ដែលទៅបង្កើតគឺមានដាក់ page ជាសមាគមកូនខ្មែរដើម្បីការអភិវឌ្ឍអញ្ចឹងនៅក្នុងនោះគឺមានបញ្ជាក់ នៅវត្ថុបំណងនិងគោលការណ៍ព្រមទាំងលក្ខន្តិកៈរបស់សមាគមអឺប្រសិនជាបងប្អូនត្រូវការចូលសមាគមបងប្អូនអាចឆាតតំណាក់តំណងឬក៏តាក់ទងមកអឺសមាគមយើងខ្ញុំហើយបើកន្លែងណាមិនទាន់យល់យើងខ្ញុំទាំងអស់គ្នានឹងពន្យល់បកស្រាយនៅវត្ថុបំណងព្រមទាំងគោលការណ៍របស់សមាគមដែលបានចាក់ដាក់ចេញដូចជាលបងថាកើងបានរៀបរាប់មិញគឺយើងធ្វើដើម្បីអ្វីព្រោះអីសមាគមនេះ គឺមិនមែនបង្កើតឡើងដើម្បីយើងឃោសនាគ្នាដើម្បីបំពុះបំផុលឬក៏នយោបាយទេគឺសមាគមដើម្បីយើងជួយខ្មែរពេលដែលពួកគាត់ខ្វះខាតឬក៏ជួបទុក្ខលំបាកដូចជាបងតាកើងបានរៀបរាប់ពីមិញមិញហេតុដូច្នោះប្រសិនជាបងប្អូនពេញចិត្តក្នុងការចូលរួមឬក៏បងប្អូនមិនពេញចិត្តក្នុងការចូលរួមត្រឹមតែថាគ្រប់គ្រងបងប្អូនអាចចូលជាកុសលក៏បានឬក៏ចូលជាសមាជិកតែម្ដងក៏បាន ចំពោះការចូលជាសមាជិកបើសិនជាបងប្អូននៅក្នុងសមាជិកអញ្ចឹងគឺយើងខ្ញុំទាំងអស់គ្នាអាចគ្រប់គ្រងស្ថានភាពបានទាំងអស់ពេលដែលសង្គមគ្រួសារឬក៏អឺញាតិមិត្តរបស់បងប្អូនមានទុកលំបាកភ្លាមគឺយើងខ្ញុំគឺអាចរត់ទៅរកឬក៏ទៅជួយទុកដាក់ជួយទុកធរៈបងប្អូននេះគឺលះជាងដែលអ្នកដែលមិនជាសមាជិកនេះជាបញ្ហានៅក្នុងសមាគមតែសម្រាប់ការចូលនេះ បងប្អូនមុនដែលថាចង់ចូលគឺដើម្បីយើងនឹងសិក្សាឆ្វេងយល់អំពីច្បាប់ទម្លាប់នៅក្នុងសមាគមរបស់យើងខ្ញុំនេះដែលបានត្រៀមដែលបានបង្កើតនេះអញ្ចឹងការបង្កើតនេះគឺមានច្បាប់ទម្លាប់មានលក្ខន្តិកៈត្រឹមត្រូវគឺមិនមែនចេះថាបង្កើតហើយធ្វើតាមនឹកបានទេមានការពិភាក្សាមានការដោះស្រាយឬក៏មានចែងជាលិខិតហើយដើម្បីយើងអានដើម្បីឲ្យយល់ក្នុងគោលការណ៍របស់សមាគម បើបងប្អូនត្រូវការចូលបងប្អូនអាចឆាតមកកាន់យើងខ្ញុំហើយអាចប្រាប់អាសយដ្ឋានព្រមទាំងលេខអត្តសញ្ញាណប័ណ្ណឬក៏ថតរូបជាអត្តសញ្ញាណប័ណ្ណហើយប្រាប់កន្លែងធ្វើការនៅទីណាទីណាដើម្បីឲ្យយើងខ្ញុំនឹងបានត្រួតពិនិត្យឃើញថាបងប្អូនមានចិត្តមានមនសិការដើម្បីក្នុងការជួយដល់សង្គមជាតិឬក៏ដើម្បីចូលរួមជាមួយនឹងយើងខ្ញុំគឺយើងខ្ញុំនឹងត្រួតពិនិត្យមើលឃើញថាត្រឹមត្រូវបងប្អូនមានចិត្តបែបហ្នឹងហើយយើងខ្ញុំនឹងទទួលបងប្អូនចូលជាសមាគម មួយទៀតសមាគមយើងខ្ញុំនេះគឺបើកទូលាយជាសាធារណៈដោយមិនប្រកាន់មិនន័យថាបងប្អូនអាចចូលរួមជាសភាក៏បានអញ្ចឹងបវរណាជាពិសេសបវរណាទឹកចិត្តបងប្អូនទាំងក្នុងនិងក្រៅប្រទេសហើយបើសិនជាឃើញសមាគមនេះឃើញការដឹកនាំការធ្វើរបស់យើងខ្ញុំនេះឃើញថាមានប្រយោជន៍ដើម្បីដល់សង្គមខ្មែរបងប្អូនមានចិត្តមានសទ្ធាដើម្បីចង់ជួយខ្មែរបងប្អូនអាចចូលជាកុសលទៅតាមសមាគមយើងខ្ញុំបានអញ្ចឹងសមាគមរបស់យើងខ្ញុំគឺនឹងបើក ឬក៏ចូលកសលជាលក្ខណៈបែបទលំទលាយមិនធ្វើជាឯកជនទេគឺមានក្រមមានគណៈដឹកនាំមានគណៈចន្ទ្រៃត្រឹមត្រូវដើម្បីយើងទៅចូលរួមឬក៏ទៅជួយរំលែកទុកនៅកន្លែងណានេះមួយហើយមួយទៀតជំនួយថវិកាដែលជួយបាននេះយើងខ្ញុំមុននឹងទៅជួយក៏មានក្រុមអ្នកពិនិត្យឧទាហរណ៍ថាថ្ងៃនេះបងកក៏ឈឺអញ្ចឹងមិនមែនលើថាឈឺហើយយកលុយយកទៅចូលកសលភ្លាមទេត្រូវតែទៅពិនិត្យមើលសិនឃើញថាអ្នកនេះឈឺពិតប្រកបខ្វះខាតពិតប្រកបបានសមាគមយើងខ្ញុំនេះ បានរៀបចំហើយទៅឃើញបែបហ្នឹងហើយទៅចាត់ចែងថវិកាមានគណៈកម្មការដើម្បីទៅជួយណាពីបែបហ្នឹងអញ្ចឹងគោលការណ៍របស់សមាគមគឺបានចែងច្បាស់លាស់ហើយដូច្នោះបងប្អូនដែលត្រូវការតំណាក់ទំនោរឬក៏ចង់ចូលជាសមាជិកក្តីចង់ឆ្វេងយល់ក្តីបងប្អូនអាចឆាតមក fake របស់ខ្ញុំបាទជីវិតខ្មែរក្រមតលឬក៏ account fake ទំព័រ fake សមាគមកូនខ្មែរដើម្បីការអភិវឌ្ឍឬក៏វាគ្មិនយើងដូចជាបងថាត់គ្រឿងបងយើងក្រៃបងតោបងជើងអីជាដើមគឺបងប្អូនអាចតាក់ទងបាន ហើយបើឲ្យខ្ញុំអានលក្ខន្តិកៈសមាគមនៅពេលនេះគឺវាវែងឆ្ងាយជាងពីបាយសិលឹកនោះបងប្អូនអាចស្ដាប់មិនយល់អស់ទេបាទហ្នឹងហើយអរគុណកណាអូខេអូខេអរគុណណានេះគោបំណងឬក៏លក្ខន្តិកៈនៃការចូលជាសមាជិកហ្នឹងយើងនឹងឲ្យគាត់នឹងចូលឆែកមើលនៅក្នុង page ទៅហើយគោបំណងថាចង់ដឹងចង់លឺយើងអាចឆាតសួរគេបានហើយជាពិសេសគឺកត្តាសំខាន់គឺបងប្អូនតើមាន គោលការណ៍បំណងដូចបណ្ឌិតដែលថាចង់ចូលនឹងតើជួយតែគ្នាក្នុងគ្រាក្រហ្នឹងមិនមែនបានន័យថាជួយគប់ពេលវេលាទាំងអស់ទេបើថាពេលខ្លះយើងត្រូវទួតពិនិត្យមើលថាតើលក្ខគ្រប់លក្ខខន្តិកៈដែរទេគ្រប់ទៅតាមកហៅថាគួរតែជួយ ដែរទេយើងត្រូវមានគណៈកម្មការយើងថែមទៀតអូខេអរគុណណាបងអូនសារ៉ាត់ឡើយជួបយើងខាយវិញម្ដងយើងខាយតើបងអូនមានឃើញអឺ បងប្អូនរបស់យើងដែលគាត់បានជួបទុកលំបាកណាពេលដែលយើងជួយគាត់ដោយផ្ទាល់ដែរទាំងការចែកអង្គទាំងការចែកវ៉ាន់អវ៉ែអីផ្សេងផ្សេងតើយើងមិនឃើញថាតើគាត់ចង់ឲ្យយើងជួយដែរទេឬក៏គាត់មានអំណងដើម្បីជួយគ្នានឹងគ្រាក្រដែរទេបងប្អូនពេលដែលយើងជួបទុកលំបាកអញ្ចឹងបាទនិយាយរួមមកបើយើងនិយាយក្នុងរដូវកូវីដហ្នឹងបងប្អូនមានការមានការជួបទុកលំបាក បាទក្នុងការជាប់ក្នុងទុកលំបាកខ្លាំងហើយយើងគួរតែចែកជួយគ្នាក្នុងគ្រាអាសន្នហ្នឹងបាទគ្រូយើងគួរតែចែកជួយគ្នាក្នុងគ្រាអាសន្នហ្នឹងហើយហើយទី2ទៀតអឺមានណាគ្រោះទូលភឹកអីចឹងហើយគ្រោះចរាចរណ៍ហើយយើងមិនមិនមានបំណងណាយើងអាចជួយតាមវិធីនឹងទៀតយើងយើងមើលឲ្យមានក្រុមពិនិត្យមានណាអឺមានប្រធានមានអនុប្រធានមានលេខាមានហេរញ្ញិកទាំងអស់គ្រូអឺហើយយើង ហើយយើងពិភាក្សាគ្នាមកហើយយើងត្រូវជួយដូចដេចដូចដេចយើងពិភាក្សាគ្នាក៏អូខេហើយឃើញថាពួកគាត់ចង់ឲ្យយើងចង់ចង់ចូលជាសមាជិកច្រើនហ្នឹងបើតាមមើលបងអូនមានទឹកចិត្តរបស់គាត់បងអូនក្រៃនិយាយរួមទៅអឺសមាគមដើម្បីកូនខ្មែរសមាគមកូនខ្មែរដើម្បីការអភិវឌ្ឍហ្នឹងទៅកើតបង្កើតបានប្រហែលថ្ងៃប្រហែលជា7 8ថ្ងៃអីមានមានបងប្អូនខ្លះគេចង់ចូលរួមច្រើនដែរ មិននឹងចូលរួមនឹងគណៈកម្មការចន្ទ្រៃត្រូវពិនិត្យពិនិត្យជីវប្រវត្តិអង្ខេបខ្លះខ្លះដែរទៅពីនាំជួយបានទូអូខេអឺអញ្ចឹងបងអូនមើលទឹកចិត្តរបស់គាត់ក៏គាត់សប្បាយចិត្តក្នុងការលើដំណឹងថាបង្កើតសមាគមគាត់សប្បាយចិត្តដែរបងណាបាទគាត់គាត់សប្បាយចិត្តដែរបាទតែអំពីអំពីបញ្ហាសមាគមគុនខ្មែរដើម្បីការអភិវឌ្ឍនឹងយើងធ្វើមកនេះដើម្បីយើងជួយខ្មែរ nằm kia bác hát thấy tầm bạc với tên nẻ khó con sắp anh chẳng á lâu ok អរគុណអរគុណបងខៃឥឡូវមកជួបបងអូនជឿងវិញម្ដងបងអូនជឿងមើលតំបន់បងអូនហ្នឹងបើតាមមើលទៅយើងត្រូវមានសាខារបស់យើង បង្កើតជាក្រុមជាតំបន់ផ្សេងផ្សេងគ្នាយើងត្រូវតែមានសាខាសាខាសមាគមរបស់យើងតើបងអូនខាងបងអូនមានពួកក្រុមយើងមិនតាន់បានបង្កើតជាសាខាឡើយទេតែតែមានគោលបំណងណាបងអូនជឿងមានការចូលរួមយ៉ាងម៉េចដែរបាននេះគ្រូអញធ្វើដំណងរីកាស្មាគមនិយាយតាមស្មាគមគុណខ្មែរដើម្បីការអភិវឌ្ឍនេះគឺលោកមានអ្នកមីងដែលបានតាមដានមើលហ្នឹងគឺថានឹងចិត្តបង្កើតទេ យកមកកាត់ទេនឹងបើសិនជាស្មាតគុំនឹងបើបានសុំប្រាប់ច្បាស់ទៅបើសិនជាបានសុំប្រាប់ច្បាស់បើបានទៅជួយនោះតែជា4 5ខែទៀតមិនទៅជួយបាន100ទឹកតែថ្មីនឹងមិនតាន់មានថាវិការតាន់មានថាវិការបងប្អូនដែលសុំសុំបរោះនឹងទឹកតាន់ជួយកសលណាដូច្នេះពេលនេះគឺវាថាយើងមិនតាន់ចេញទៅជួយបានទៅសុំតែជា5ខែទៅមុខទៀតបានយើងនឹងអាចមានថាវិការពីមនុស្សផងហ្នឹង គិតជួយឧបសម្ពទៅមានប៉ុន្តែឥឡូវហ្នឹងគ្រាន់តែគិតតែផ្ដើមទេបើតែសំបងអូនឃើញហ្នឹងកម្អាយកុំឲ្យគិតតែតែមានលុយទេបាទបាទកម្អាឡូតភ្លាមហ៎បាទហ្នឹងហើយដូច្នេះខ្ញុំអីណាព្រោះមានតែយោបល់ប៉ុណ្្នឹងបាទអបអរសាទរហើយបាទអបអរសាទរព្រោះបាទអូខេបងអូនជឿងអរគុណណាស់ឥឡូវមកជួបបងអូនគឿងម្ដងទៀតថា គោលបំណងដែលយើងបង្កើតហ្នឹងឃើញថាល្អមែនទែនគឺថាដូចជាបងអូន បានលើកឡើងអំពីបងប្អូនខ្មែរដែលទៅ ទៅធ្វើពិនិត្យសុខភាពឬក៏ទៅស្នាក់នៅខាងពេងកអញ្ចឹងយើងមានការជួយតើយើងជួយគាត់នឹងជួយបែបណាឬក៏គ្រាន់តែបកប្រែបកអីតែប៉ុណ្ណឹងទេមានអីជួយក្នុងលក្ខណៈថាជួយព្រោះផ្ទះសំណាក់ឬក៏ក្រកន្លែងណាល្អសម្រាប់ឲ្យគាត់នឹងតើឲ្យគាត់ជួយយើងយ៉ាងបែបម៉េចបើថាឧទាហរណ៍ថាយើង មានបុគ្គលិកយើងច្រើន ដើម្បីទៅជួយគាត់ឬក៏យើងមានអឺឧទាហរណ៍ថាគេ គេគេជួលយើងឬក៏យ៉ាងម៉េចយើងយើងជួយគាត់ឬក៏យើងត្រូវយកលុយគាត់ដែរទេបាទជំរាបសួរលោកគ្រូអាពីប្រុសអាយើងធ្វើហ្នឹងគឺជាអាទៀតនៃទៀតនៃតាគឺការអភិវឌ្ឍហ្នឹងគឺអត់មានយកលុយពីគាត់ទេបើសិនបើសិនថាយកលុយពីគាត់ហ្នឹងសុខចិត្តកាត់ជួលអ្នកបោកប្រេណោះมันស្រួលជាมันมันពឹងយើងអាហ្នឹងអត់មានការយកលុយពីគាត់ទេអាពីប្រុសអារឿងនេះថាបើនិយាយទួលនីតិថា ពួកគាត់នឹងចោះមកព្រឹត្តជំនឿយើងនឹងដូចថាជំនឿគាត់នឹងយើងសួរជំនឿគាត់នេះចូលជំនឿអ្វីហើយយើងនៅកម្ពុជាក្រមនេះជាពិសេសដូចថាខ្ញុំកណាបតរនឹងនៅព្រៃនគរនឹងថាជំនឿនឹងត្រូវទៅវិធីពេទ្យនោះបិណ្ឌប្រកែជាងយើងត្រូវជួមគាត់ទៅវិធីពេទ្យនោះមិនមែនថាថាបើសិនថាគាត់ជួយជំងឺបេះដូងមកយើងយកទៅអារិញ្ញាខាងវិធីពេទ្យខាងក្រមស្ថាប័នចោលនោះមិនត្រូវដូច្នេះយើងត្រូវ ជើងបាត់កំដងអនៅខាងស្មាតក្រុមហ្នឹងយើងត្រូវតែសួរគាត់ឲ្យច្បាស់ថាគាត់នឹងគឺជាកូនគាត់ឬមួយអ្នកសាច់ញាតិគាត់នឹងជួយជំនឿអ្វីហើយយើងនឹងនាំជូនគាត់ទៅដល់កន្លែងគឺប្រែធ្វើលេខបោកជាការបោកប្រែធ្វើលេខកាត់សម្លេងប្រែដូច្នេះហើយហើយដល់ពេលបងប្អូនគាត់ដូចថាសាច់ញាតិគាត់មកពីបេណាក់ហ្នឹងគាត់ចង់ត្រូវការផ្ទះសំណាក់គាត់ដេកដើម្បីគាត់ខាងមើលជំនឿហ្នឹងយើងក៏ទៅទៅរកផ្ទះសំណាក់ណាដែលវាទូថ្លៃឲ្យគាត់សំគួរនៅកន្លែងហ្នឹង ចំណែកថាដូចថារឿងទៅបោកប្រែរឿងនេះថាយកលុយពីគាត់ចេញហ្នឹងបាទអត់មែនតែបើយើងយកលុយពីគាត់ហ្នឹងអត់មានអក្សរនៅការអភិវឌ្ឍនៅខាងក្រុមហ្នឹងអញ្ចឹងឧទាហរណ៍ថាបុគ្គលិករបស់យើងឬក៏សមាជិករបស់យើងទៅបម្រើគាត់ហ្នឹងតើយើងមានបើកប្រាក់ខែឲ្យគាត់ដែរយ៉ាងម៉េចឧទាហរណ៍ថា ទៅទៅជួយគេស្រាប់តែជួយជួយស្រាប់តែមានបញ្ហាដល់ខ្លួនដល់ខ្លួនគាត់តែគាត់មានអីក្នុងវិធីដោះស្រាយរបៀបម៉េចឧទាហរណ៍ថាបកប្រែអីវិញទៅខុសអីចឹងគេគេចោទប្រកាន់យើងមិនដែរបងបាទហ្នឹងហើយលោកគ្រូពីប្រុសរឿងថាមានប្រាក់ខែហ្នឹងពីប្រុសដាល់ប្រាប់ថាសមាគមហ្នឹងគេបងកើតមកគឺខាងមនុស្សតបើបើចាត់ទុកតាមមនុស្សតហើយគឺអត់មានការអឺរឿងគ្រឿងប្រាក់ខែដែរ បងប្អូនរបស់យើងដើរទូនីតិខាងគណៈកម្មការសមាគមនឹងក៏ដឹងច្បាស់ដែរដឹងច្បាស់ថាយើងបង្កើតនឹងគោលបំណងជាមនុស្សធម៌មិនមែនគោលបំណងបង្កើតខាងចង់បានប្រាក់ខែឬមួយជួយធ្វើគោលបំណងនឹងចង់បានលុយចាក់អីមិនមែនដែរយើងយើងយើងស្ម័គ្រចិត្តជាមនុស្សធម៌យើងធ្វើហើយរឿងដែលថាឧទាហរណ៍ថាទូនីតិកន្លែងណាដែលបបាក់យើងប្រជុំគណៈកម្មការប្រជុំមកទូនីតិនឹងទទួលបានទេ ខាងនឹងទទួលបានទេ មើលចាត់ការខាងនោះបានទេបើសិនណាគាត់ថាគាត់ទទួលទទួលទូនាទីកន្លែងចាត់ការកន្លែងនោះបានខ្ញុំផ្ដល់ឲ្យគាត់នឹងទៅដោយដោយថាដោយថាបងប្អូនខ្លះដូចថាគណៈកម្មការខ្លះគាត់មិនមិនមិនច្បាស់រឿងវៀតណាមប្រែមកជាខ្មែរយ៉ាងមិនគាត់មិនច្បាស់បើសិនឲ្យគាត់ត្រូវនោះមានការច្រឡំពីព្រោះនឹងទូនាទីកន្លែងនោះសំខាន់សំខាន់ត្រង់ឡើងថាខ្មែរយើងអកប្រែមកអឺវៀតណាមឲ្យគេស្ដាប់បានប៉ុន្តែវៀតណាមគេនិយាយមកបោះប្រែខ្មែរហ្នឹងឲ្យវាត្រូវឲ្យវាត្រូវពីព្រោះរឿងការឆ្នាំចាក់ឆ្នាំឬលាបឆ្នាំអានឹងវាប៉ះពាល់ដល់ ជីវិតមនុស្សដូច្នេះទូនាទីកន្លែងហ្នឹងវាសំខាន់សំខាន់យើងត្រូវចាត់ចែងគណៈកម្មការណាឲ្យគាត់ច្បាស់លិតលន់នៅកន្លែងហ្នឹងគាត់ទទួលបន្ទុកខាងកន្លែងហ្នឹងហើយចាំមកយើងឲ្យគាត់ទៅកន្លែងហ្នឹងបាទហ្នឹងហើយលោកគ្រូអរគុណអឺហ្នឹងហើយចឹងបានន័យថាយើងមានបុគ្គលិកសមាជិករបស់យើងហ្នឹងជាអ្នក volunteer គេហៅស្ម័គ្រចិត្តណាការងារស្ម័គ្រចិត្ត ហើយអញ្ចឹងបើសិនជាគាត់ធ្វើរហូតអញ្ចឹងក៏អត់យកប្រាក់ខែគាត់អត់បានឆាចលុយពីបានថាអត់យកលុយពីអ្នកយើងត្រូវបកប្រែឲ្យគេហ្នឹងតើយើងធ្វើម៉េចយើងឲ្យពួកយើងហ្នឹងបានធ្វើការងារបានទៅល្អទៅពីព្រោះថាធម្មតាយើងធ្វើការត្រូវការហូបចុកអីចឹងមកហូបមហាបាយទឹកអីចឹងដើម្បីឲ្យគាត់នឹងទៅធ្វើការងារជំនួសយើងចឹងទៅតើបងអូនមានការដោះស្រាយយ៉ាងម៉េចចំពោះបុគ្គលិកដែលយើងត្រូវទៅជួយគាត់នោះបាទអឺ រឿងហ្នឹងគឺដូចខ្ញុំកណាក៏ចាត់ចែងបានជាងពីរប្រុសដូចឧទាហរណ៍ខ្ញុំលើករឿងសមាគមទៅជួយ គ្រាពេលមុនពេលមុនមកហ្នឹងពេលពីពីថ្ងៃមុនពេលសាល់មិញពេលសាល់ថ្ងៃពីប្រុសមករឿងដែលសមាគមយើងបវរណា យើងបវរណាហ្នឹងបងប្អូនគ្រាន់តែបវរណាបងប្អូននៅក្នុងសមាគមទេមិនតាន់ទីថាយើងតរមានការធន់បំផិតឬថាលុយនឹងវាឡើងទៅដល់1000 2000 3000មិនយើងបវរណាជាសាធារណៈ នេះថាបើគណៈកម្មការនឹងមានសិទ្ធិបវរណាក្នុងលើសង្គម Facebook ខ្លួនឯងផ្ទាល់ដូចបងប្អូនណាឧទាហរណ៍ដូចបងដូចលោកគ្រូចៅសារ៉ាត់ដូចពូនយើងខែបងតូវាងជាងយើងមានសិទ្ធិបវរណាលើ Facebook របស់យើងបន្តនឹងជាគណៈកម្មការបវរណាបន្តដូច្នេះបានបានថាវិការនឹងបានបានតង្ហមយកមកជួលថាប្រឡងវះបេះដូងឬមួយថាវះអ្វីផ្សេងៗនឹងវាឡើងទៅដល់80លានដល់150លានដងឯណោះ ដូច្នេះអឺកន្លែងដែលថាហេតុបើគាត់ទៅបោកប្រែងចឹងហើយបើគាត់ទៅធ្វើការកន្លែងហ្នឹងគាត់អត់មានអឺប្រកែកមានអីចឹងពីប្រុសចង់ន័យថាអឺបើយើងបវរណាហ្នឹងដូចកន្លែងពេលម្សិលមួយថ្ងៃហ្នឹងបវរណាបានមួយគ្រួសារហ្នឹង2លាន200ពាន់ដងដូច្នេះបិណ្ឌខ្ញុំកណាហ្នឹងប្រាប់ថាប្រកេនជួនទៅដល់ក្រុមគ្រួសារហ្នឹងក្នុងមួយគ្រួសារ2លានដងបានហើយ ពីព្រោះទុក400ប៉ុនហ្នឹងយើងចាត់ចែងបើសិនយើងយកលុយហ្នឹងទៅជូនដល់គាត់នឹងមានឧទាហរណ៍ថាបែកប៉ង់ម៉ូតូឬមួយម៉ូតូអសាំងឬមួយគាត់ចង់ហូបទឹកនឹងមានលុយកន្លែងហ្នឹងខ្លះដែរចូលមិនអោយអស់លុយពីកន្លែងកម្មការសាមគ្គីស្មាគមនឹងបានទេបើយើងបវរណានឹងបើឧទាហរណ៍ដូចថាទៅជួយគាត់នឹងបានប្រហែលជា អឺមិន10លានដូច្នេះយើងជួនគាត់នឹងទៅ10លានមកណៃទុក1លាននឹងមកថាធម្មរៈរបស់គាត់គាត់ចោះលើជាមួយគាត់ការគាត់ធប់ហូបបាយជាមួយថាខាងលុយសាំងលុយនោះមានកន្លែងហ្នឹងដែរបាទអរគុណលោកអរគុណហ្នឹងហើយសារ៉ាត់ចំពោះអឺការលក្ខន្តិកៈរបស់យើងហ្នឹងយើងបានអឺ បានបង្កើតឡើង គឺថាដោយបំណង ធ្វើយ៉ាងណាកុំឲ្យ មាន បញ្ហាដល់សមាជិករបស់យើងអ្នកធ្វើនោះតើលក្ខន្តិការបស់យើង បានក្តោបបានការពារសមាជិកយើងយ៉ាងម៉េចខ្លះនៅដើម្បីគ្រប់គ្រងថែរក្សា សមាគមយើងកុំឲ្យមានបញ្ហាបងណាចំពោះលក្ខន្តិកៈរបស់សមាគមនេះគឺ បានបង្កើតមកគឺទី1គឺសម្រាប់ មានការការពារដល់សមាជិកយើងមិនឲ្យពាក់ព័ន្ធផ្នែកនយោបាយហើយមិនឲ្យពាក់ព័ន្ធទៅរឿងអ្វីផ្សេងអញ្ចឹងអ្វីដែលក្រៅអំពីលក្ខន្តិកៈនេះគឺមិនមែនជាសមាគមរបស់យើងទេអញ្ចឹងសមាគមរបស់ខ្ញុំកណានេះគឺបង្កើតឡើងមានលក្ខន្តិកៈគឺសម្រាប់តែគោលបំណងជួយអានេះជួយជួយពេលដែលទុកលំបាកឬក៏សម្រាប់យើងធ្វើការងារអីដែលជាសប្បុរសធម៌ឬជាការងារមនុស្សធម៌ចំពោះដែលថាអាច អសវត្ថភាពទៅដល់បងប្អូនដែលជាសមាជិកនេះគឺទី1ដោយសារតែបងប្អូននេះមិនអានយល់នៅក្នុងលក្ខន្តិកៈរបស់សមាគមប៉ុន្តែបើបងប្អូនដែលជាសមាជិកដែលពួកគាត់ចូលក្នុងសមាគមហើយគឺពីច្រើនពួកគាត់បានយល់នៅក្នុងរបាយការណ៍ព្រមទាំងលក្ខន្តិកៈរបស់សមាគមហើយអញ្ចឹងបើកាលណាបានយល់ហើយទី1គាត់យល់នៅក្នុងពាក្យរបស់សមាគមដែលបានប្រកាសចេញគឺថាដើម្បីធ្វើអ្វី ទៅពេលថ្ងៃក្រោយទៅមានឧបតវៈហេតុឬក៏មានគេសួរនាំអីក៏ដោយអញ្ចឹងយើងអាចយកលក្ខន្តិកៈព្រមទាំងគោលការណ៍របស់សមាគមនេះយើងយកទៅនិយាយជាមួយគេបានយើងអាចទៅពន្យល់ជាមួយអ្នកដែលគេសួរនាំយើងបានថាសមាគមរបស់យើងខ្ញុំនេះគឺបង្កើតឡើងដើម្បីជួយខ្មែរអញ្ចឹងខ្ញុំមានធ្វើប៉ះពាល់ទៅដល់រដ្ឋាភិបាលឬក៏ធ្វើឲ្យប៉ះសិទ្ធិទៅដល់អ្នកណាម្នាក់ទេគឺកូនខ្មែរឬតែក្រុមពួកយើងនេះបង្កើតឡើងដើម្បីទៅជួយគ្នាទៅវិញទៅមកអញ្ចឹងសមាគមនេះក៏បែបហ្នឹង ដូចជាចំពោះរឿងការទៅធ្វើពេញកិច្ចការងារបំពេញតួនាទីដូចជាទៅការទៅជួយអីដូចបងតាគឿងនិយាយមិញអញ្ចឹងក្នុងសមាគមយើងខ្ញុំកណានេះគឺបានរៀបចំ នៅក្នុងគណៈកម្មការឧទាហរណ៍ថាពួកគាត់អ្នកទៅប្រតិបត្តិការទៅជួយមួយកន្លែងនោះឧទាហរណ៍ថាទៅមួយសប្តាហ៍ពួកខ្ញុំកណានេះក៏មិនមែនថារៀបចំសម្រាប់អ្នកដែលទៅប្រតិបត្តិការទេគឺមាន បែងចែកថវិកាសម្រាប់ពុតកងពួកគាត់ទី1សម្រាប់ថ្លៃម៉ូតូថ្លៃសាំងឬក៏បាយទឹកនំចំណីកន្លែងដេកគប់ជុកអីគឺរៀបចំទុកដាក់ឲ្យគាត់ទាំងអស់អញ្ចឹងលុយដែលសមាគមបានអំពីសប្បុរសធម៌ឬក៏នៅក្នុងសមាជិកមានបែងចែកជាពីរផ្នែកបែបហ្នឹងមួយគឺសម្រាប់យើងទុកនៅក្នុងសមាគមទុកក្នុងសមាគមនោះគឺដើម្បីជួយសមាជិកខ្លួនឯងដែលទៅប្រតិបត្តិការ ឧទាហរណ៍ទៅទៅផ្លូវឆ្ងាយគឺយើងអាចដកបន្តិចបន្តួចដើម្បីយើងផ្គត់ផ្គង់គ្នាបើសិនជាធ្វើដោយយើងយើងធ្វើគ្មានកន្លែងនឹងទុកដាក់សោះអញ្ចឹងវាពិបាកណាស់សមាជិកយើងហើយសមាជិកត្រូវតែយល់ក្នុងកន្លែងនេះបើយើងបង្កើតសមាគមយើងអង្វល់ទៅជួយគេយើងភ្លេចជួយខ្លួនឯងបែបហ្នឹងអញ្ចឹងត្រូវណោះដាច់ហើយអឺណែក៏ដាច់ហើយឥឡូវយើងខាយអឺមានអីចង់ចូលរួមសំណូមពរយ៉ាងណាឬក៏ចង់អឺ នាទីចុងក្រោយសូមចំណំពួរយ៉ាងម៉េចឬក៏អំពាវនាវយ៉ាងម៉េចសូមបងប្អូនពាវនាវចុះបើកបើកបើកសំឡេងកណែដោយសារដាច់អញ្ចឹងបន្តទៅទៀតត្រង់កន្លែងអូចាំចាំតិចចាំតិចឥឡូវឲ្យបងប្អូនសារ៉ាត់បន្តសិនចឹងបងសារ៉ាត់បន្តសិនយើងក្រោយបន្តសិនបន្ត បន្តឲ្យចប់មិននិយាយមិនដល់កន្លែងដែលសមាជិកយើងទៅប្រតិបត្តិការអញ្ចឹងកន្លែងដែលសមាជិកទៅប្រតិបត្តិការគឺក្នុងសមាគមបានរៀបចំរៀបចំជាស្រេចបើសិនជាថវិកានេះប្រមូលមកឧទាហរណ៍បានមកដណ្ដប់លានគឺយើងអាចរៀបចំក្នុងកន្ទុយហ្នឹងមួយលានហ្នឹងគឺដើម្បីសម្រាប់គ្រប់គ្រងក្នុងសមាជិកបើយើងធ្វើការងារក្នុងសមាគមគ្មានថាការដើម្បីឲ្យសមាជិកពេលដែលទៅប្រតិបត្តិការនោះទេអានឹងគឺมันអាចធ្វើបានទេ ពួកអីសមាជិកមានការងារមានទូនាទីសម្រាប់បញ្ចឹងគ្រួសារឬក៏ដើម្បីរលុយផ្ទាល់ខ្លួនដែរអញ្ចឹងយើងពឹងពលរយៈពួកគាត់ទៅអញ្ចឹងយើងត្រូវតែមានមួយផ្នែកដើម្បីយើងប្រកួតប្រកុំអញ្ចឹងការងារមនុស្សធម៌គឺយើងពេញចិត្តហើយប៉ុន្តែអ្វីដែលសំខាន់គឺយើងសមាគមយើងខ្ញុំគឺត្រៀមដើម្បីប្រកួតប្រកុំឧបត្ថម្ភទាំងទាំងអ្នកដែលរួមទុកហើយទាំងគណៈកម្មការសមាជិកឬក៏អ្នកដែលទៅប្រតិបត្តិការនេះជាគោលបំណងវត្ថុបំណងរបស់សមាគមយើងខ្ញុំដែលត្រៀមនឹងធ្វើនេះគឺមានគោលការណ៍ច្បាស់លាស់បែបហ្នឹង ហើយចំពោះសមាជិកដែលត្រៀមនឹងចូលនេះបងប្អូនគួរតែសិក្សាឆ្វេងយល់ឲ្យបានច្បាស់ឲ្យជាក់លាក់ដើម្បីថ្ងៃក្រោយទី1យើងយល់ក្នុងលក្ខន្តិកៈគោលបំណងហើយមានគេសួរនាំគឺយើងយកតែលក្ខន្តិកៈនៅគោលបំណងយកទៅឆ្លើយជាមួយគេក៏បានដែរក្នុងនោះក៏បានបញ្ជាក់ច្បាស់ថាអ្វីដែលក្រៅអំពីលក្ខន្តិកៈនៃគោលបំណងរបស់សមាគមនេះមិនមែនជាសមាគមដើម្បីកូនខ្មែរដើម្បីការអភិវឌ្ឍទេណាខ្ញុំចង់អូខេអរគុណហើយ តាមពិតទៅយើងយើងមានលក្ខន្តិកៈរបស់យើងចំណេះចងចងនឹងកបការពារនឹងដោះស្រាយនៅទីហ្នឹងកាលណាដែលយើងមានលក្ខណៈក្តោបការពារហើយយើងមិនអាចមាននរណាមកធ្វើយើងបានទេពីព្រោះយើងមានលក្ខលក្ខន្តិកៈការពារយើងណាឥឡូវបងប្អូនខៃមានអីសំណូមពរវិជាបរដ្ឋអីយ៉ាងណាឬក៏ចង់ពាវនាយ៉ាងម៉េចបើថាចង់ឲ្យសមាជិកយើងចូលរួមយ៉ាងម៉េច ឥឡូវមិនតាន់បានកត់ជាទិសការនៅឡើយទេប៉ុន្តែនិយាយអំពីគោលបំណងរបស់បងអូនហ្នឹងចង់ឲ្យអំពាវនាវយ៉ាងណាបងអូនខៃបាទតែណាសំខាន់គុំលោកអង្គបាទអឺនិយាយរួមមកសមាគមកូនខ្មែរដើម្បីការអភិវឌ្ឍហ្នឹងទៅកើតបានតែ7ថ្ងៃហ្នឹងទេហើយក៏មានការខ្វះខាតច្រើនដែរក្នុងការទំនុកបំរុង ក្នុងការទំនុកដំណងនៃការជួយហើយអឺយើងខាយបាទសូមអំពាវនាវបងប្អូនអំស្រីអំប៉ោមេមីងមានជាសិបសិបរស្ធរហ្នឹងជួយតាមសធាទៅបើបើបើមានគោលបំណងចង់ជួយហ៎តែបើមានគោលបំណងចង់ជួយជួយតាមសធាបាទចាហើយកូនសុំប៉ុណ្្នឹងបាទចាំចាប់ក្បាយប៉ុណ្្នឹងអូខេអរគុណហើយ អឺបងជឿនិយាយមួយម៉ាត់ពីរម៉ាត់ទៅហើយថ្ងៃយើងចប់កម្មវិធីយើងណែតាំងពីស្ដាប់ពីដល់ចប់នេះគឺថាព្រមនាំរបស់យើងគឺថាបំណងបងនេះគឺថានេះជួយនិយាយសំរាប់អូខេណែអរគុណច្រើនម្ដងនេះណាគឺ អរគុណហើយថៃគឿងនៃទីចុងក្រោយគោបំណង របស់បងអូនហ្នឹងមើលទៅ អាចចេញឆាប់អង្កាលដែរបើតាមមើលសមាគមរបស់យើងហើយយើងនឹងចេញឆាប់ឆាប់នេះឬក៏យ៉ាងណាបាទណាលោកគ្រូពីប្រុសសមាគមហ្នឹងយើងមកហ្នឹងយើងយកត្រង់ថ្ងៃទី15អឺកញ្ញាឆ្នាំ2021ហ្នឹងគឺជាយកដាក់ ថ្ងៃដែលស្មាថ្ងៃដែលស្មាគមបង្កើតចេញមកហើយដល់ក្រោយក្រោយមកហ្នឹងដល់ពេលស្មាគមហ្នឹងពីព្រោះមិនតាន់បានចាត់តាំងជាគណៈកម្មការទូទូនីតិខ្លាំងណាខ្លាំងណាដូច្នេះបើក្រោយមកហ្នឹងខាងសមាគមហ្នឹងគេប្រឹក្សាគ្នាឲ្យចាត់តាំងអ្នកចាត់តាំងទទួលទូនីតិខាងខ្លាំងណាខ្លាំងណាហ្នឹងយើងយកច្បាស់មួយថ្ងៃទៀតដើម្បីយើងផ្សាយឲ្យបងប្អូនរបស់យើងបានជ្រាបទាំងអស់គ្នាឲ្យបងប្អូនយើងក៏ បើគាត់ចង់ចូលរួមគាត់អាចចាត់សួរមណាក់នឹងឬមួយថាគណៈកម្មការនឹងយើងផ្សាយចេញគណៈកម្មការដែលទូនីតិកន្លែងប្រធានឬមួយអនុប្រធានអីចឹងគាត់គាត់នឹងអាចឆាត់ទៅសួរឬមួយគាត់ចង់ចូលរួមបាននឹងបាទសូមអរគុណលោកគ្រូចឹងមកន័យថាយើងមិនតាន់មានកើតទៅជាប្រធានអនុប្រធានទេគណៈកម្មការនៅឡើយទេនេះគ្រាន់តែគោលបំណងរបស់យើងទេណាបងប្អូនគ្រឿង បាទបាទបាទចេញសៃការនៅឡើយទេអញ្ចឹងសង្ឃឹមថានឹងរឿងនេះនឹងបានកើតឡើងឆាប់ឆាប់នេះ នៅថ្ងៃអនាគតនេះអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នា ដែលបានលះបង់ពេលវេលាមកឆ្លើយសំណួរអំពីវិទ្យការរបស់យើងហើយសង្ឃឹមថានឹងនឹងជួបគ្នាបន្តបន្តទៀតនៅក្នុងកម្មវិធីជជែកគ្នាអំពីសមាគមរបស់យើងបន្តទៀតណាបងណាឡើយនៅទីចុងក្រោយសូមជូនពរឲ្យបងប្អូនទាំងអស់គ្នា មានសុខភាពល្អ ជួបតែនឹងពុទ្ធពរទាំងឡាយបួតប្រការអាយុវណ្ណៈសុខៈពលៈហើយនឹងសូមប្រាថ្នាអ្វីគោលបំណងរបស់បងប្អូនយ៉ាងណាសូមបានសម្រេចដោយសេចក្តីប្រាថ្នាណាបងណាអរគុណច្រើនបណ្ដឹងច្រើនអរគុណណាអូខេបាទមកបងប្អូនមិនទាន់បាន subscribe នៅក្នុង channel របស់ KKCC មេតាសូមចុចកណ្ដឹងហើយ share like នៅវីដេអូនេះផងសូមអរគុណ។